بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على المبعوث رحمة للعالمين نبينا محمد وعلى آله وصحبه أجمعين اللهم إنا نسألك الهدى والسداد برحمتك يا أرحم الراحمين السلام عليكم ورحمة الله وبركاته الحمد لله ពស់មួយអ៊ីស្លាមជាទីរាប់អាន ថ្ងៃនេះហើយលិនសូមលើកយកប្រវត្តិសង្ខេបរបស់ Sheikh Muhammad Ibn Abdul Wahhab rahimahullah subhanahu wa ta'ala មកបង្ហាញជូនពីព្រោះអឺអ្នកដែលតាម Sheikh bin Muhammad Abdul Wahhab នេះគេតែងតែចោទប្រកាន់អ្នកដែលតាមគាត់ហ្នឹងថា ជា Wahhabi ទៅវិញអញ្ចឹងពាក្យ Wahhabi នេះមកពីណា ហើយសំដៅ ទៅលើនរណាគេខ្លះ Inshallah លិននឹងលើកមកបង្ហាញជូននៅពេលនេះ ប៉ុន្តែមុននឹងលិនក៏សូមលើកយកប្រវត្តិរបស់គាត់មកជាមុនសិននោះគឺគាត់ឈ្មោះមូហាម៉ាត់ប៊ិនអាប់ឌុលវ៉ាហាបប៊ិនស៊ូលៃម៉ានប៊ិនតាមីមីប៊ិនអាលីអតមីមីរ៉ហ៊ីម៉ាហ៊ុលឡោះស៊ុបហានហ៊ូវតាឡាគាត់កើតនៅឆ្នាំ1115ហ៊ីជ្រីយ៉ាហើយគាត់ទទួលមរណភាពទៅវិញនៅឆ្នាំ1206ហ៊ីជ្រីយ៉ាគាត់មានអាយុ91ឆ្នាំអឺចាប់តាំងពីគាត់អឺ កើតរហូតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល236ឆ្នាំហើយគាត់កើតនៅក្នុងវងត្រកូលមួយ ដែលថ្កំថ្កើងដែលល្អបំផុតដែលមានឪពុកជាអ្នកអាលិមអ៊ូឡាម៉ាហើយអោងឬក៏តករបស់គាត់ហ្នឹងជាអាលិមអ៊ូឡាម៉ាដែរគាត់កើតនៅតំបន់រយៃណាតំបន់ហ្នឹងវាមិនជាឆ្ងាយពីទីក្រុងរាវប្រហែលទេណាហើយក៏ និយាយចំទៅគឺតំបន់អលអ៊ុយណាស់ហ្នឹងនិងទីក្រុងរីយ៉ូតវាមិនជាឆ្ងាយពីគ្នាច្រើននោះទេអឺគាត់ចាប់គាត់ចាប់ដើមទន្ទិញអលកូរអានអលការីមរហូតដល់គាត់ចាំកូរអានទាំងមូលគាត់ទៅតែអាយុ10ឆ្នាំប៉ុណ្ណោះមានន័យថាគាត់អាយុ10ឆ្នាំគឺគាត់ចាំកូរអានទាំងអស់បណ្ដោយ Sheikh Muhammad bin Abdul Wahhab rahimahullah subhanahu wa ta'ala ហើយក្រោយមកទៀតគាត់ក៏រៀនជាមួយឪពុករបស់គាត់រៀនហុគុំហ្វេករៀនហុគុំផ្សេងផ្សេងទៀតពាក់ព័ន្ធទៅនឹងហុគុំអ៊ីស្រាអ៊ីយ៉ាយ៉ាងនេះនៅពេលដែលគាត់ដល់ធំបន្តិចទៅគាត់ក៏ធ្វើដំណើរទៅទីក្រុងមកាហើយក៏ ទៅទីក្រុងម៉ាឌីណាបន្ទាប់មកទៀតគាត់ក៏ធ្វើដំណើរទៅតំបន់បោះស្រស់នៅនៅឯប្រទេសអ៊ីរ៉ាក់នោះដើម្បីរកចំណេះវិជ្ជាដើម្បីរកអ៊ីលមូដើម្បីរៀនចំណេះវិជ្ជាតាមអល់កុរអានតាមហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺគាត់រៀនទៅតាមម៉ាន់ហាជអសឡាហ្វុសលេះរៀនក៏តាមអល់កុរអាននិងតាមសុណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ Sheikh Muhammad ibn Ibn Abdul Wahhab rahimahullah subhanahu wa ta'ala ដល់ពេលមករយៈធំក្រោយមកគាត់ក៏ត្រឡប់មក លំនៅឋានរបស់គាត់វិញមកភូមិរបស់វិញគាត់គាត់គាត់ឃើញថានៅក្នុងភូមិរបស់គាត់ស្រុកកំណើតរបស់គាត់ដែលជាតំបន់អុយឯណាស់ហ្នឹងពោពេញទៅដោយប្រការម៉ាសៀតជាច្រើនយ៉ាប្រការម៉ាសៀតប្រការហារ៉ាំប្រការបេដាប្រការខូរ៉ូហ្វាទគឺច្រើនមែនទែននៅក្នុងសម័យហ្នឹងពិសេសបំផុតគឺប្រការឈិរិក ប្រការឈីរិកគឺច្រើនផុសផុលមែនទែនមានទាំងសុំឌូអឺផ្សេងពីអល់ឡោះស៊ុបហានូវតាអាឡាមានទាំងសុំពីគូបូសុំពីអ្នកដែលស្លាប់ទៅហើយហើយសុំពីអឺ ថ្មសំពីដើមឈើទាំងអស់នឹងសតសង្ឃតែជាប្រការជ្រិកធំនឹងអល់ឡោះសុបហានាហ៊ូវតាឡាទាំងអស់ពេលណាដល់គាត់ឃើញចឹងនោះគឺគាត់មានអារម្មណ៍គឺមានចិត្តថាចង់ហាមគាត់អ្នកទាំងអស់គ្នានោះមិនឲ្យធ្វើចឹងទេដោយសារទាំងអស់នឹងសតសង្ឃតែជាប្រការជ្រិកជ្រិកធំអត់បានទេហើយវាមាន ក្នុងតំបន់នឹងទៀតហើយនឹងតំបន់ផ្សេងផ្សេងទៀតវាមានសុំពីឬមួយក៏សួរគ្រូទាយរៀនធ្វើអំពើ ឬមួយក៏សោជឿទៅលើ គ្រូទាយហើយនឹងអ្វីផ្សេងផ្សេងទៀតសុទ្ធសឹងតែជា sharik ធំនឹងអល់ឡោះអាឡាគឺច្រើនមែនទេនៅក្នុងតំបន់រយ័យណាហើយនឹងតំបន់ផ្សេងផ្សេងទៀតនៅតំបន់នៃទីនឹងហើយគាត់ក៏ចាប់ដើមដាវ៉ាទៅចំពោះអល់ឡោះសុបហានហូវតាឡាសេខមូហាម៉ាត់អ៊ីនឌីវ៉ាហាប់អញ្ចឹងយើងដឹងថាគាត់រៀនតាមកូរ៉ានរៀនតាមហាឌីសណាឌីហាឌីសណាប៊ីសុនណាណាប៊ីហើយគាត់គឺជាអ្នកដែលដើរតាមមិនហិចអ៊ីសឡាហ្វូសូលេះយ៉ា ហើយដល់ពេលហើយគាត់ក៏ត្រឡប់មកភូមិលំនៅឋានរបស់គាត់វិញប៉ុន្តែគាត់ទៅតំបន់អលហូរីមូឡាអូទីដំបងសិនយ៉ាដោយសារថាឪពុករបស់គាត់ជាអ្នកអាលមអ៊ូឡាម៉ាដែលកាត់ហុកុំនៅតំបន់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមដាវ៉ានៅតំបន់ហូរីមូឡាហ្នឹងដោយមានការគ្រប់គ្រងពីអលអាមីររបស់អលអ៊ូស្មានអាមីរអលអ៊ូស្មាននៅតំបន់ហ្នឹងអញ្ចឹងគាត់ដកវ៉ាគេគាត់ហាមខត់គេមិនឲ្យធ្វើបកាឈិរិកមិនឲ្យសុំឌូអាផ្សេងពីអល់ឡោះ សុបហានហូវតាឡាមិនឲ្យសុំពីគូបូមិនឲ្យសុំពីអ្នកស្លាប់មិនឲ្យសុំពីអ៊ីប្លីសសេតានមិនឲ្យសុំពីថ្មឬក៏ដើមឈើឬក៏អ្វីផ្សេងផ្សេងដែលជាប្រការសេរីនោះគឺគាត់ហាមឃាត់គេទាំងអស់មិនឲ្យនាំគ្នាទៅធ្វើប្រការទាំងអស់នោះទេសតសឹងតែជាប្រការសេរីដែលច្បាប់អ៊ីស្លាមមិនហាមឃាត់មិនអនុញ្ញាតឲ្យតោះតែសោះប៉ុន្តែនៅពេលណាដែលគាត់ហិដអវ៉ាគេគាត់ហាមឃាត់គេអ្នកទាំងអស់គ្នានោះតែងតែប្រឆាំងគាត់ តែងតែរះរាំងការដាក់របស់ដាក់របស់របស់គាត់ជានិច្ចដោយសារថាពួកគេទាំងអស់គ្នាគេអត់ចង់បោះបង់ចោលប្រការឈិរិកទេបើការ sharing របស់ Allah គឺពួកគេអត់ចង់បោះបង់ចោលបណ្ដោយដោយសារថាពួកគេទទួលបានពីជីដូនជីតារបស់ពួកគេពីមុនមក ណាអឺបរមបរានប្រពៃណីប្រមុនមកគឺពួកគេធ្លាប់ធ្វើរហូតរាប់សិបឆ្នាំមកហើយគេធ្វើអញ្ចឹងតរហូត ដល់ពេល Sheikh Muhammad Abdul Wahhab Ibn Abdul Wahhab នេះគាត់ទៅគេហៅថាទៅហាមគាត់ទៅរារាំងមិនឲ្យធ្វើបកាទាំងអស់នឹងដោយជា sharing Allah តាពួកគេមិនយល់ព្រមពួកគេប្រកាយប្រឆាំងពួកគេគេហៅថាប្រឆាំងនឹងគាត់ដាច់ខាតបណ្ដោយអត់នេះទេប៉ុន្តែដោយមានដោយសារតែមានការគ្រប់គ្រងពីថ្នាក់ដឹកនាំសម័យហ្នឹងគឺគាត់អัลฮัมឌុលឡាគាត់បាន ដាក់របស់ទៅចំពោះអល់ឡោះ Subhanahu wa Ta'ala ហើយនៅក្នុងតំបន់ហូរៃមូលាហ្នឹងមានដើមឈើមានគូបមួយគេហៅគូបបេសេតប៊ីនខាតាប់ យ៉ាអញ្ចឹងកន្លែងហ្នឹងគូបូហ្នឹងគឺសុំឌូអើផ្សេងពីអល់ឡោះសុបហានវតាល់ចង់សុំអីសុំពីគូបូសុំចង់សុំទឹកភ្លៀងសុំពីគូបូចង់ចង់សុំបានរីសគីសុំចង់សុំបាននេះចង់សុំបានឬឬក៏ឲ្យជាឆ្ងាយពីបលឺជាឆ្ងាយទៅសុំពីគូបូនឹង Sherik ធំនឹងអល់ឡោះសុបហានវតាល់គាត់ឃើញអញ្ចឹងគាត់ទៅហាមឃាត់គេ ណាដោយមានការគ្រប់គ្រងពីថ្នាក់ដឹកនាំនាសម័យហ្នឹងយ៉ាទៅអឺមិនណាគាត់ថាគាត់ទៅបំបត្តិ ឬមួយក៏ទៅរំលាយដែលថាគេធ្វើស៊ីម៉ង់ឬក៏ដាក់ថ្មបន្តបន្ទាប់នៅលើកាបូនោះណាអានទៅរំលាយនឹងចោលបើយើងបច្ចុប្បន្ននេះធ្វើជាសំណង់ធ្វើជារៀបថ្មរៀបឥដ្ឋអីនៅលើកាបូហ្នឹងអានឹងហើយសតសង្ឃតែជានប៊ីហាមខត់ទាំងអស់យកអញ្ចឹងគាត់ទៅហាមខត់គេកុំឲ្យគេធ្វើអញ្ចឹងហើយទៅរំលាយឬក៏ត្រូវបំបត្តិអានឹងចោលដោយមានការគ្រប់គ្រងពីអលអាមីរអ៊ុស្មាននៅសម័យហ្នឹងហើយក៏មានអ្នកតាមគាត់ទៀត ណាគ្នាអ្នកតាមគាត់ច្រើនដែរអ្នកដែលអល់ឡោះតាឡាហ៊ីដាយ៉ាអោយតាមគាត់ដែរដោយសារថាគាត់ដាវ៉ាទៅតាមទៅតាមអល់កុរអាននិងតាមសុណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសេខមូហាម៉ាត់ប៊ីនអាប់ឌុលវ៉ាហាបរ៉ហ៊ីមូឡោះក្រោយមកទៀតក៏គាត់ត្រឡប់មកភូមិ អឺលំនៅឋានរបស់គាត់វិញមើលតំបន់របស់គាត់ដែលជាស្រុកកំណើតរបស់គាត់វិញក៏ហៅតំបន់អលអ៊ុយណានៅពេលហ្នឹងគាត់ជួបអាមៀរម្នាក់ដែលជាមូហាម៉ាត់អ៊ីប៊ីនសាអ៊ូដរ៉ាហ៊ីមហុលឡោះអាមៀរគ្រប់គ្រងនៃតំបន់ហ្នឹងពីព្រោះនៅក្នុងសម័យហ្នឹងប្រទេសអារ៉ាប់សាអូឌី គឺតំបន់មួយតំបន់នីមួយនីមួយគឺមានអ្នកគ្រប់គ្រងរៀងរៀងខ្លួនមានន័យថាតំបន់អលរយណានេះមានអ្នកគ្រប់គ្រងម្នាក់ទៅតំបន់អដរយាតំបន់អលហូរៃមូឡាគឺមានអ្នកគ្រប់គ្រងរៀងរៀងខ្លួនទាំងអស់អញ្ចឹងនៅពេលដែលគាត់ត្រឡប់មកតំបន់អឺអលអ៊ុយណាដែលជាស្រុកកំណើតរបស់គាត់នឹងគាត់ក៏បានជួប Sheikh Al Amir Muhammad Ibn Saud rahimahullah subhanahu wa ta'ala ហើយក៏គាត់ទាំងពីរនាក់ហ្នឹងធ្វើការសន្យាគ្នាព្រមព្រៀងគ្នាឬក៏ ថ្នាក់ដឹកនាំនាតំបន់អរិយណាស់នឹងសន្យា ថាជួយគ្រប់គ្រងការដាវ៉ារបស់ Sheikh Muhammad bin Abdul Wahhab រ៉ហ៊ីមហ៊ុលឡោះសម្បត្តិគឺគាត់ជួយទាំងអស់យ៉ាគាត់ជួយសម្រួលឲ្យនៅពេលហ្នឹង សេខមូហាម៉ាត់ប៊ិនអាប់ឌុលវ៉ាហាបរ៉ាហ៊ីមហុលឡាគាត់ចាប់ផ្ដើមដាក់វ៉ាស់នៅក្នុងតំបន់ស្រុកកំណើតរបស់គាត់នឹងយកគាត់ដាក់វ៉ាស់គេហាមគាត់មិនឲ្យគេធ្វើបកាឈីរេហាមគាត់មិនឲ្យគេធ្វើបកាបិទអាពួកបកាបិទអាច្រើននៅក្នុងសម័យហ្នឹងណាតែមិនមែនថាតំបន់អលអ៊ុយៃដាស់នឹងទេនៅឌីរ៉ីយ៉ានៅអលហ៊ូរៃមូឡានៅតំបន់លេជឌីនៅតំបន់ផ្សេងផ្សេងទៀតសុទ្ធសឹងតែ ជាមានប្រការបិទអាច្រើនសន្ធឹកសន្ធាប់មែនទេប្រការខូរ៉ូហ្វាតដែលច្បាប់អ៊ីស្លាមហាមគាត់ដែលខាត់មិនឲ្យធ្វើទេយ៉ាងអញ្ចឹងក៏ទៅហាមគាត់គេមិនឲ្យគេធ្វើបកាបិទអាទេហាមគាត់គេមិនឲ្យ គេធ្វើប្រការណាដែលបង្កើតឡើងថ្មីនៅក្នុងច្បាប់អ៊ីស្លាមដែលមិនមានពីស្រុកពីពីនប៊ីពីក្នុងកូរ៉ានមកប៉ុន្តែដូចលោកនិយាយមែនអញ្ចឹងនៅពេលណាដែលគេនៅពេលណាដែលគាត់ទៅដកអវ៉ាស់គេគឺគេតែងតែរារាំងគាត់តែងតែប្រឆាំងនឹងគាត់ដោយសារថាពួកគេទាំងអស់គ្នានឹងទទួលបានពីជីដូនជីតារបស់គេពីមុនមកធ្វើអញ្ចឹងរាប់សិបឆ្នាំមកហើយនៅក្នុងកូរ៉ានប្រាប់យើងនៅក្នុងសូរ៉ាអល់បាការ៉ាអាយ៉ាត់1អល់ឡោះតាអាយ៉ាត់ មកកន្លែងហ្នឹងប្រាប់ថាអញ្ចេះវៃដាគីលលហ៊ុមតបិឧមាអានសលឡោះកលូបលណតបិឧមាអលហ្វៃណាអាឡៃហ៊ីអាបាអាណាអវលវកានអាបាអ៊ូហ៊ុមឡាយ៉ាអកិលូនឆៃអវឡាយ៉ាហតដូនមានន័យថាហើយនៅពេលណាវ៉ៃដាគីលឡហ៊ុមតបិឧមាអានសលឡោះហើយនៅពេលណាដែលមានគេនិយាយទៅកាន់ពួកគេនឹងថាអញ្ចេះ អ៊ីតប៊ីរូម៉ាអានសាឡឡោះចូលពួកអ្នកតាមអ្វីដែលអល់ឡោះតាឡាបញ្ចុះមកចោះតាមកូរ៉ានទៅមកនៅរបស់វាអញ្ចឹងវាមាននៅពេលណាដែលមានគេនិយាយប្រាប់ថាឲ្យតាមកូរ៉ានទៅនៅក្នុងសម័យមុនណាសម័យនប៊ីមូហាម៉ាត់សាឡឡោះអាឡៃសាឡាមមានគេនិយាយប្រាប់ពួកមូស្រីគូនពួកកូហ្វារកូរេសដាអាវ៉ាពួកគេនឹងឲ្យពួកគេតាមអល់កូរ៉ានទៅពួកគេទាំងអស់គ្នានឹងតែងតែនិយាយតបមកអ្នកនិយាយប្រាប់នឹងវិញថាអញ្ចេះក៏ قالوا قالوا بل نتبع ما الفينا عليه آباءنا ពួកគេតែងតែនិយាយថាអញ្ចេះពួកយើង បានទទួល របស់របរហ្នឹងបានទទួលគេហៅថាគេមរតកហ្នឹងពីជីដូនជីតារបស់ពួកយើងមកហើយចង់និយាយថាប្រការឈិរិកប្រការបិដាប្រការអ្វីផ្សេងផ្សេងទៀតដែលច្បាប់វិស្តាមហាមខត់ហ្នឹងពួកគេទទួល មរតកហ្នឹងពីជីដូនជីតារបស់ពួកគេមកជាប្រពៃណីជាបរមបុរាណពួកគេមកទាំងអស់ពួកគេយកអាហ្នឹង យ៉ាកូលូបលណតប៊ីអ៊ូម៉ាអលហ្វៃណាអាឡៃហ៊ីអាបាណាមានថាពួកយើងទទួលយកអ្វីដែលពួកយើងបានទទួលពីជីដូនជីតារបស់ពួកយើងមកនិងអ្នកដែលប្រឆាំងអល់ឡោះតាឡាប្រឆាំងនឹងរ៉ាស៊ូលឆ្លើយតបទៅអ្នកដែលប្រាប់ឲ្យតាមកូរ៉ានថាអញ្ចឹង أولو كان آباؤهم لا يعقلون شيئا ولا يهتدون តើពួកអ្នកតាមតើពួកអ្នកតាមដែរឬប្រសិនបើជីដូនជីតារបស់ពួកគេ មិនយល់ដឹងនិងគ្មានការចងល់បង្ហាញតតែសោះនៅតែតាមទៀតទៀតឬមួយក៏យ៉ាងម៉េចប្រសិនបើជាដូនចេតាឬមួយក៏អ្វីពីមុនមកដែលមិនមានការហ៊ីដាយះពីអល់ឡោះតាឡាទេហើយជាដូនចេតានឹងមិនទទួលបានការហ៊ីដាយះមិនយល់ដឹងអ្វីតតែសោះនៅតែតាមជាដូនចេតានឹងទៀតឬក៏មិននេះអល់ឡោះតាឡាសួរនៅក្នុងអល់កូរអានណាវឡូកានអាបាអ៊ូហុំឡាយ៉ាអ៊ាគីលូនឆៃអូវឡាយ៉ាហ្តាឌូនយ៉ាងចឹងយើងវិលមកមើល នៅក្នុងប្រវត្តិ Sheikh Muhammad bin Abdul Wahhab នេះវិញពេលណាដែលគាត់ដាក់អវ៉ាស់គេឲ្យតាមកូរ៉ានឲ្យតាម Hadith Nabi តាមសុណាន Nabi ទៅបោះបង់បកាឈិរិកចោលណាកុំសុំពីគូវោកុំសុំពីអ្នកស្លាប់ កុំសុំពីដើមឈើកុំសុំពីថ្មកុំធ្វើបកាបេដាកុំធ្វើបកាខូរ៉ាហ្វាកុំធ្វើបកាដែលច្បាប់វាសនាមហាមពួកគេតែងតែប្រឆាំងនឹងគាត់ហើយពួកគេមួយចំនួនធំគឺអត់តាមគាត់ទេណាពួកគេមួយចំនួនធំគឺប្រឆាំងនឹងគាត់ដោយសារតែពួកគេទទួលយកអ្វីដែលជាបរមបុរាណអ្វីដែលជាពីជីដូនជីតាមកពួកគេទទួលយកអានឹងអត់ទទួលយកកូរ៉ានអត់ទទួលយកអ្វីដែលសេខមូហាម៉ាត់ប៊ីនអាប់ឌុលវ៉ាហាបដាក់វ៉ាឲ្យតាមសុណានណាប៊ីគឺពួកគេមួយចំនួនធំអត់តាមទេប៉ុន្តែមួយចំនួនតូចគឺតាមមូហាម៉ាត់ប៊ីនអាប់ឌុល Abdul Wahhab រ៉ហ៊ីមហ៊ុលឡោះ Subhanahu wa Ta'ala នេះប៉ុន្តែគាត់នៅតែបន្តដាក់វ៉ារហូតឈេខមតបន្តដាក់វ៉ារហូតដោយការមានសបតអត់ធ្មត់អ៊ីខ្លោសនឹងអល់ឡោះ Subhanahu wa Ta'ala សួរត្រាំរាល់ឧបសគ្គដែលគាត់ជួបប្រទះនៅពេលហ្នឹងយកពីព្រោះនៅពេលណាដែលគាត់ចេញដាក់វ៉ាគឺតែងតែមានអ្នកប្រឆាំងជានិច្ចតែងតែមានអ្នករារាំងតែងតែមានអ្នកហាមឃាត់តែងតែមានអ្នកទប់ស្កាត់មិនឲ្យគាត់ដាក់វ៉ាប៉ុន្តែគាត់នៅតែជំនះឧបសគ្គទាំងអស់ហ្នឹងដើម្បីអល់ឡោះ Subhanahu wa Ta'ala ហើយដោយសារតែការដាក់វ៉ាស់របស់គាត់ដោយអ៊ីខ្លាសទាំងអល់ឡោះតាឡាក៏អល់ឡោះតាឡាហេដាយ៉ាឲ្យមនុស្សមួយចំនួនធំផ្សេងទៀតក្រោយមកណាមនុស្សមួយចំនួនធំក៏ក៏តាម ការដាក់វ៉ាស់របស់គាត់តាមអល់កុរអាននិងតាមសុណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមវិញបោះបង់ចោលប្រការបិទអាបោះបង់ចោលប្រការអល់ខូរ៉ាហ្វាតប្រការដែលមិនមាននៅក្នុងច្បាប់អ៊ីស្លាមទេបោះបង់ចោលប្រការឈិរិកទាំងអស់និងវិលមករកកុរអានវិលមករកសុណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមវិញតាមសុណាហ៍នប៊ីវិញ អញ្ចឹងអឺអល់ឡោះតាឡាឲ្យការដាក់វ៉ះរបស់គាត់ដែលអ៊ីខ្លោសនឹងម្ចាស់សុបហានហ៊ូវតាឡានេះណាដែលមានសបរអត់ធ្មត់នេះអល់ឡោះតាឡាឲ្យបរកាត់រីកសរសើរការដាក់វ៉ះរបស់គាត់ទូទាំងប្រទេសសាអូឌីនឹងបដ ாய் យ៉ាហើយក៏រីកដុះដាលដល់តំបន់ផ្សេងផ្សេងទៀតដល់ប្រទេសជិតខាងផ្សេងទៀតដោយសារអល់ឡោះតាឡាឲ្យបរកាត់ក្នុងការដាក់វ៉ះរបស់គាត់នេះរហូតមកដល់យើងនៅបច្ចុប្បន្ននេះអញ្ចឹងអ្នកដែលតាម Sheikh Muhammad bin Abdul Wahhab ឬមួយក៏អ្នកដែលដាវ៉ាទៅតាមកូរ៉ានដាវ៉ាឲ្យតាមកូរ៉ានឲ្យតាមសុនណាប៊ីគេចោតប្រកាន់ថាអ្នកនឹងជាវ៉ាប៊ីទៅវិញ ព្រោះវ៉ាហាប៊ីនេះពាក្យពាក្យហ្នឹងគឺសំដៅទៅលើ Sheikh Muhammad bin Abdul Wahhab ពីមុនមកអីនោះដោយសារថា Sheikh Muhammad bin Abdul Wahhab គាត់មិនហើយរបស់គាត់គឺ Ahlus Sunnah wal Jamaah យ៉ាហើយគាត់រៀនតាមកូរ៉ានរៀនតាម Hadith Nabi កាន់ Sunnah Nabi គាត់ពេលគាត់ដាក់វ៉ាគាត់ដាក់វ៉ាទៅរកកូរ៉ានគាត់ដាក់វ៉ាទៅតាមឲ្យតាម Sunnah Nabi នៅពេលហ្នឹង គេចោតប្រកាន់គាត់ច្រើនម្យ៉ាងមែនទែនហើយអ្នកដែលតាមគាត់នាសម័យនោះណាគេចោតប្រកាន់ថាវ៉ាហ៊ប៊ីរហូតមកយើងបច្ចុប្បន្ននេះនៅពេលណាដែលយើងដាក់អាវ៉ាគេឲ្យកាន់តាមកូរ៉ានឲ្យកាន់តាមសុណះរ៉ាប៊ីបោះបង់ចោលប្រការដែលមិនមាននៅក្នុងច្បាប់អ៊ីស្លាមបោះបង់ចោលទៅបោះបង់ចោលប្រការប៊ីដាបោះចង់បង់ចោលប្រការឈិរិកុំធ្វើប្រការឈិរិកគេចោលប្រកាន់ថាយើងនោះវ៉ាហ៊ប៊ីទៅវិញអាហ្នឹងគឺវាគឺនិយាយចំទៅអឺ អ្នកដែលដឹកនាំអ្នកដែលបង្ហាញអ្នកដែលដាក់វ៉ាទៅរកកូរ៉ានរកសុណាណាប៊ីគេចោទប្រកាន់ថាវ៉ាប៊ីអញ្ចឹងគេចោទប្រកាន់ហ្នឹងក្នុងន័យហាមឃាត់អ្នកផ្សេងណាហាមឃាត់អ្នកផ្សេងកុំឲ្យតាមកុំឲ្យស្ដាប់ព្រោះថាប្រសិនណាបើគេដឹងថាម្នាក់ហ្នឹងវ៉ាប៊ីម្នាក់ហ្នឹងខុសម្នាក់ហ្នឹងវង្វេងម្នាក់ហ្នឹងសាសាត ម្នាក់ហ្នឹងកាន់អត់ត្រូវទេពេលណាដែលគេដឹងអញ្ចឹងគេអត់តាមគេអត់ស្ដាប់គេអត់អីទាំងអស់ប៉ុន្តែធិតពិត យ៉ាធាតពិតអិនវ៉ាហប៊ីឬក៏អ្នកដែលដែលគេហៅថាវ៉ាហប៊ីហ្នឹងដែលគេចោតប្រកាន់ហ្នឹងដែលគេលាពោឲ្យហ្នឹងធាតពិតអ្នកហ្នឹងគឺអ្នកដែលដឹកនាំអ្នកដែលដាវ៉ាទៅរកអល់កុរអានដាវ៉ាឲ្យតាមសុណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអញ្ចឹងវាអត់វាវាអត់អីចម្លែកទេ តាំងពីសម័យមុនមកហើយតាំងពីសម័យនប៊ីនូអាឡៃហ៊ីសាឡាមរហូតដល់នប៊ីក្រោយក្រោយមកទៀតរហូតដល់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមគេចោទនប៊ីមូហាម៉ាត់ណាគេចោទថានប៊ីមូហាម៉ាត់នឹងឈួតគេចោទអញ្ចឹងនៅក្នុងកូរ៉ានបញ្ជាក់ប្រាប់យើងអឺវកលូយ៉ាអល់ឡោះតាប្រាប់វកលូយ៉ាអាយូហាវកលូយ៉ាអាយូហាឡាឌីនូហ្សិលអាឡៃហ៊ីហ្សិគ្រូអ៊ីនណាកាឡាមជ្នូនមានន័យថាហើយពួកគេបាននិយាយថា ពូសំដៅទៅអ្នកកាហ្វៀរណាអ្នកប្រឆាំងអល់ឡោះតាឡាប្រឆាំងនរ៉ូសូលនិយាយដាក់នៅពីមហាម៉ាស់ថាអញ្ចេះអោអ្នកដែលគេបញ្ចុះកូរ៉ានមកលើមកលើឯងហ្នឹងអ៊ីនណាកាឡាមជនូនប៉ុណ្ណាឯងនេះគឺជាមនុស្សឈួតហើយគេចោទប្រកាន់គេលាពោឲ្យនប៊ីថានប៊ីមហាម៉ាស់នេះជាមនុស្សឈួតហើយក៏គេលាពោឲ្យនប៊ីមហាម៉ាស់ទៀតថានប៊ីមហាម៉ាស់នេះគឺជាគ្រូធ្មប់ដែលបោកប្រាស់គេណាក្នុងកូរ៉ានបញ្ជាក់ប្រាប់វកលលកាហ្វីរូនហាតាសាហ៊ីរុនកាហ្សាប់ គេចោទណាប៊ីថាណាប៊ីហ្នឹងជាគ្រូទាយគ្រូធ្មប់គ្រូធ្មប់ដែលប៉ិនប្រសពខាងបោកប្រាស់នឹងគេលៀបពណ៌ឲ្យណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគេចោទណាប៊ីអញ្ចឹង យ៉ាហើយក៏គេលាពណ៌ឲ្យនប៊ីទៀតថាម៉េចថានប៊ីនេះគឺជាអ្នកដែលត្រូវអំពើគេដំបូងគេថានប៊ីនេះគេជាគ្រូធ្មប់ហើយក្រោយមកទៀតគេថានប៊ីត្រូវអំពើគេយ៉ាអត់ដឹងអីទេគេចោលទាំងអស់នឹងគេលាពណ៌ឲ្យនប៊ីក្នុងន័យហាមឃាត់អ្នកផ្សេងកុំឲ្យអ្នកផ្សេងនឹងតាមនប៊ីមហាម៉ាត់សុលឡឡមកអាឡៃវាសំតែប៉ុណ្្នឹងឯងគេហាមឃាត់គេគេក្នុងន័យចឹងឯងអញ្ចឹងដល់មកយើងនេះពេលណាដែលយើងដាក់អាវ៉ាទៅរកកូរ៉ានដាក់អាវ៉ាឲ្យតាមនប៊ីមហាម៉ាត់សុលឡឡសាំគេលាពណ៌យើងថាយើងនៅវ៉ាហាប៊ីទៅវិញ ក្នុងន័យហាមឃាត់អ្នកផ្សេងដែលគាត់អត់បានដឹងរឿងនោះក្នុងន័យហាមឃាត់អ្នកផ្សេងដែលគាត់មិនបានដឹងធាតពិតនោះណាហាមឃាត់អ្នកផ្សេងកុំឲ្យអ្នកផ្សេងមកស្ដាប់មកស្ដាប់ហាមកុំអ្នកផ្សេងកុំឲ្យតាមតាមពិតវ៉ាហ៊ប៊ីគឺអ្នកដែលតាមកូរ៉ានតាមហាឌីសណាប៊ីដាអាវ៉ាឲ្យតាមកូរ៉ានឲ្យតាមសុណាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយ៉ាងចឹងលឹមសូមអឺ ឲ្យបងប្អូនមួយចំនួនដែលគាត់ធ្លាប់ចោតប្រកាន់គេហើយដែលគាត់កំពុងតែចោតប្រកាន់គេថាគេវ៉ាហាប៊ីនឹងសូមឲ្យគាត់បើកចិត្តទលាយបន្តិចសូមឲ្យគាត់សិក្សាអំពីគេសិនណាប្រសិនណាបើគេអឺ ខុសកាន់ខុសកាន់ខុសពីកូរ៉ាន កាន់ពីខុសពីហាឌីសនប៊ីចាំគាត់វិនិច្ឆ័យតាមក្រោយតែនេះគាត់អត់តាន់សិក្សាពីគេទេគាត់អត់តាន់អត់តាន់សិក្សាពីអ្នកដែលគាត់ចោទប្រកាន់ពីអ្នកដែលគាត់លៀបពណ៌ឲ្យថាវ៉ាហាប៊ីហ្នឹងគាត់អត់តាន់បានសិក្សាផងហើយគាត់លៀបពណ៌ឲ្យគេបដ ாய் ក្នុងន័យហាមខត់ឲ្យផ្សេងកុំឲ្យតាមតែប៉ុណ្្នឹងឯងយ៉ាងអញ្ចឹងសូមគាត់សិក្សាណាអ្នកដែលមិនតាន់បានមិនតាន់បានច្បាស់ពីពាក្យនេះអ្នកដែលមិនតាន់បានយល់ដឹងអំពីពាក្យនេះសូមគាត់សិក្សាជាមុនសិនសឹមវិនិច្ឆ័យតាមក្រោយអញ្ចឹងដោយដោយនិយាយមិញអញ្ចឹងវ៉ាហាប៊ី អ្នកដែលអ្នកដែលគេចោតប្រកាសអ្នកដែលគេលាពណ៌ថាវ៉ាហាប៊ីហ្នឹងគឺអ្នកហ្នឹងអ្នកកាន់តាមកូរ៉ានអ្នកកាន់តាមសុណាននប៊ីដាអាវ៉ាឲ្យតាមសុណាននប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមដាអាវ៉ាគេឲ្យគេបោះបង់ប្រកាសឈីរិកដាអាវ៉ាគេឲ្យគេបោះបង់ចោលប្រកាសបិទអាដាអាវ៉ាគេឲ្យគេបោះបង់ចោលប្រកាសហូរ៉ាហ្វាតប្រកាសអាម៉ាសៀបផ្សេងផ្សេងទៀតអញ្ចឹងសូមឲ្យគាត់ស្វែងយល់ពីពាក្យនេះហើយសូមឲ្យគាត់យល់ឲ្យច្បាស់ហើយសាំគាត់វិនិច្ឆ័យតាមក្រោយ هذا وصلى الله على نبينا محمد وعلى آله وصحبه وسلام عليكم ورحمة الله وبركاته